ចឹងដើម្បីកុំឲ្យយឺតពេលវេលាខ្ញុំកណាត្មាសូមចូលទៅមើល សំណួរតែម្ដង នេះសំណួរនេះមកមុនគេនេះវែងឈ្មោះ Smile អឺ Smiley ថ្វាយគុំអីជាកិច្ចគូសំរួចទៅ ខ្ញុំកណែមានសំណួរពីរធំធំធំ មួយខ្ញុំម្ចាស់ធ្លាប់ចិញ្ចឹមឆ្មាមួយក្បាលអស់រយៈពេល13ឆ្នាំកាលពីឆ្នាំមុនវាបានស្លាប់ហើយកាលពីវាឈឺធ្ងន់រៀបស្លាប់កូវីដបានយកវាទៅពេទ្យមួយកន្លែង ទុកឲ្យវាដេកពីយប់ពេលទៅយកវាមកវិញសភាពវាទ្រុឌទ្រោមជាងមុន ហើយ ពេទ្យបានដាក់សារ៉ូមខុស ដៃវាខុសដៃវាហើមមកផ្ទះបានពីយប់វាក៏ស្លាប់កណាចេះតែបន្តខ្លួនថាមកពីកណាយកវាទៅពេទ្យនឹងហើយមិនបានទៅអើតវាពេលនៅពេទ្យហើយជារឿយរឿយមកដល់បច្ចុប្បន្នហើយចេះតែនៅគិតថាករណីអ្នកធ្វើបាបវា ធ្វើយ៉ាងណាទៅលែងមានវិបដិសារីបែបនេះនឹងសំណួរទី1នឹងយើងចេះតែបូកផ្សំដើម្បីឲ្យវាក្តៅកាហាយចិត្តទេប៉ុន្តែបើយើងយល់ថា គ្រប់យ៉ាងមានហេតុទៅកើតឡើងណា យល់តែពាក្យប៉ុណ្ណឹងយើងមិនក្តៅកាហាយទេបងមិនមែនរឿងយកទៅពេកឬក៏មិនយកទេរឿងជីវិតឆ្មានឹងបានតែប៉ុណ្ណឹងបើយើង គិតថាវាជីវិតបដិសារីឧទាហរណ៍ថាអឺមើលថាឆ្មានឹងវាចិត្តងប់អីយើងខ្ជិលមើលយកវាទៅប្រោសចោលដោយចេតនាអាក្រក់ ក្រោយមកក៏នឹកឃើញកំហុសហ្នឹងគួរមានចិត្តអាក្រក់ធ្វើបាបវាចឹងសោះក៏ប៉ុន្តែយើងត្រូវទៅឆែកមើលចេតនាដែលយើងយកទៅពេទ្យនោះតើជាចេតនាអ្វីចឹងយើងទៅមើលចឹងវិញបើមិនជាយើងយកទៅដោយគំនិតឈឺឆ្អាលចង់ព្យាបាលឲ្យវាជាគំនិតហ្នឹងជាគំនិតល្អ នឹងរឿងយើងទៅមើលមិនទៅមើលអីហ្នឹងវានៅលើគំនិតយើងទៅទៀតនៅពេលហ្នឹងតើយើងគិតថាឲ្យវានៅនឹងទៅវាឆាប់ងាប់ទៅឬក៏យើងដោយសារតែយើងរវល់អីផ្សេងមិនមែនជាការប្រហែសទេតែយើង មានកិច្ចរវល់ផ្សេងនឹងចឹងអឺយើងត្រូវដឹងថាគ្រប់យ៉ាង វាមានហេតុគ្រប់គ្រាន់របស់វាណាកម្មណាវត្តតីលោកោសត្វលោកនោះប្រព្រឹត្តទៅតាមកម្ម ពិនិត្យមើលតែចេតនាទៅបានហើយ ថាតើមានចេតនាអាក្រក់អត់មានគំនិតព្យាបាទអត់បើសិនជាឲ្យបន្ទោសបន្ទោសបានគ្រប់រឿងដូចជាយើងនឹកបន្ទោសណាឧទាហរណ៍ដូចសំបីតែអាត្មាកាលដែលយកញោមប្រុសទៅមើលនៅប្រទេសថៃចឹងបើស្ដាប់មនុស្សអង្គុយបន្ទោសច្រើនរឿងណា ប៉ុន្តែសិតតអ្នកឈឺឆ្អាលដោយកាលនោះញោមស្រីគាត់ចង់មិនស្រួលចិត្តដែរឬបងប្អូនបន្ទោសអឺខ្លះគេថាកុំយកទៅពេទ្យយកទៅគ្រូខ្មែរទៅដល់ពេលយកទៅពេទ្យទៅគាត់មិនជាមកវិញគេបន្ទោសថាហ្នឹងឯងមិនស្ដាប់គេណាអញ្ចឹងបើយើង ដាក់សេចក្តីសង្ស័យសង្ស័យណា បើយកទៅគ្រូខ្មែរប្រហែលជាជាមែនតាមគេអញ្ចឹងស្ដាយក្រោយថាអត់ចឹងទេនៅពេលដែលញោមស្រីឮពេលអញ្ចឹងអញ្ចឹងមកអាត្មាដោះសេចក្តីខ្វល់ផ្លូវចិត្តរបស់ញោមថាញោមអាថ្មហ៊ានធានាអាងថា តាមទឹកចិត្តថ្មមើលគ្មានពីណាស្រឡាញ់ញោមប្រុសជាងញោមស្រីទេ យើងត្រូវដឹងថាវាគ្មាននរណា ចង់ឲ្យមនុស្សជាទីស្រឡាញ់របស់ខ្លួនឯងស្លាប់ទេអ្នកថានឹងដែរមកមើលផងអញ្ចឹងយើងត្រូវពិចារណារឿងហ្នឹងមើលតើយើងយកទៅនឹងយកឲ្យគាត់ស្លាប់ឬក៏យកទៅមើលយកចង់ឲ្យជាមកវិញណាហឹមព្រោះនៅពេលហ្នឹងឪពុកម្ដាយរបស់ញោមប្រុសបានស្លាប់អស់ទៅហើយ ត្រឹមបងប្អូនបង្កើតអាចនៅឃ្លាតគ្នាព្រោះនៅបែកគ្នាយូរនោះប្តីប្រពន្ធវាលែងតែប្តីប្រពន្ធវាយធ្វើបាបគ្នាអាហ្នឹងគិតថាវាមនុស្សមិនសូវមានមនុស្សចេតនាប៉ុន្តែបើលោកលឿនដូចញោមប្រុសស្រីហ្នឹងវាគ្មាននរណាទៅស្រឡាញ់ញោមប្រុសជាងញោមស្រីហ្នឹងទេហ៎បើត្រឹមជាដូនមួយសាច់ញាតិឆ្ងាយបន្តិចក៏គ្មានពីណាស្រឡាញ់ឪពុកអាត្មាហ្នឹងជាងអាត្មានឹងបងប្អូនអាត្មាដែរតែយើង សម្រេចចិត្តថាយកទៅពេទ្យ លះបង់ពេលវេលាលះបង់លុយកាក់គឺដោយចិត្តខ្វល់ខ្វាយមែនទែនចង់ឲ្យគាត់ជាក៏ប៉ុន្តែបើគាត់មិនជាវាអត់ប្រសិនបើទេអត់មានប្រសិនបើទេដូចឆ្មារបស់អ្នកសួរនឹងចឹងថាបើសិនជាវាឈឺហើយអត់យកទៅពេទ្យទេវាងាប់នៅផ្ទះយើងបន្តរឿងមួយទៀតមកពីអត់យកទៅពេទ្យមើលខ្លួនឯងបើយកទៅពេទ្យវាមិនអីសោះ អាបើបើនឹងមនុស្សយើងចូលចិត្តយករឿងបើបើនឹងយកមកធ្វើឲ្យខ្លួនឯងជាប់ នៅក្នុងគុកអតីតកាលដូចប្រហែលថ្ងៃមុនប្អូនជាដូនមួយអាត្មាមួយអញ្ចឹងយកទៅពេទ្យបើយើងអង្គុយបន្ទោសថាបើអញ្ចេះមិនស្លាប់បើអញ្ចោះមិនស្លាប់អត់មានរឿងបើទេសំខាន់ថាតើយើងខ្វល់ខ្វាយអត់ចិត្តយើងជាញាតនឹងយើងខ្វល់ខ្វាយអត់ បើខ្វល់ខ្វាយអស់ចិត្តអស់ថ្លើមហើយអូខេរឿងហ្នឹងវាត្រូវចឹងរឿងបន្ទោសបើសិនចេះបើសិនចុះគឺមកពីមិនយល់សភាវៈជីវិតថា delay របស់ជីវិតហ្នឹងវាមានត្រឹមប៉ុណ្ណឹងជាសុពលភាព ជីវិតហ្នឹងវាបានត្រឹមប៉ុណ្ណឹងហើយបើវាត្រូវស្លាប់ហើយបើអិនចុះពីលើមេឃក៏ត្រូវស្លាប់ដែរជួបព្រះសម្មាសម្ពុទ្ធតលក៏ត្រូវស្លាប់ដែរ ឧទាហរណ៍ដូចជារឿងសម័យពុទ្ធកាលអឺតំពទាធកៈព្រះរាមាពភៈព្រះអង្គឃើញកាលកំណត់របស់ជីវិតគាត់នឹងត្រូវអស់សៀលនឹងដល់ដល់ម៉ោងដល់ម៉ោងត្រូវអស់ហ្មងវាអត់មានអីកែខៃបានទេ កង់វិលវត្តដាក់ជីវិតគាត់នឹងវិលមកដល់ត្រឹមហ្នឹងត្រូវចប់ត្រឹមប៉ុណ្ណឹងព្រះអង្គឃើញអត់មានអីមករាំងស្ទះថាកុំឲ្យស្លាប់បានប៉ុន្តែព្រះអង្គមិនមែនទៅខ្វល់រឿងស្លាប់មិនស្លាប់អីណាព្រះអង្គទៅខ្វល់ថាបើតថាគតមិនទៅពយល់ធัวថ្ងៃហ្នឹងទេអស់ពេលអញ្ចឹងពេលសំខាន់ដែលពុទ្ធទៅនេះមិនមែនទៅប្រោសឲ្យកុំឲ្យស្លាប់ទេគឺយកអីទៅឲ្យគាត់គឺយកពន្លឺនៃការត្រាស់ដឹងហ្នឹងទៅ សម្ដែងធัวចប់ទៅគាត់ក៏សម្រេចមគ្គផលទៅ ហើយជូនដំណើរព្រះអង្គមកត្រឡប់ទៅវិញក៏មេកោជួលគាត់ស្លាប់តាមផ្លូវទៅដំណឹងហ្នឹងបានលឺមកភ្លាមភិក្ខុដើរតាមក្រោយព្រះសម្មាសម្ពុទ្ធហ្នឹងលូរតំតាមក្រោយពិភាក្សាគ្នាថាំងថ្ងៃហ្នឹងគុំតព្រះអង្គមកគុំអីគាត់មិនស្លាប់ទេព្រោះ បើព្រះអង្គមិនមកគាត់ក៏មិនបានជូនដំណើរព្រះអង្គដែរហើយបើសិនជាមិនបានជូនដំណើរព្រះអង្គក៏មិនមានមេគោឯណាជួលស្លាប់តាមផ្លូវដែរអញ្ចឹងណាអានឹងបើសិនណាសរឿងបើសិនណាព្រះដ៏មានពភាកព្រះអង្គឬអឺ ការសន្ទនាគ្នាអញ្ចឹងហៅថាអន្តរកថាមិនតន់ចប់ព្រោះព្រះអង្គសួរថានិយាយអីហ្នឹងបានភិក្ខុរាយរាប់រឿងហ្នឹងថារឿងដែលគាត់ស្លាប់ហ្នឹងមកពីព្រះអង្គមុនមកហ្នឹងព្រោះគាត់ជូនដំណើរព្រះអង្គហ្នឹងហើយបានត្រឡប់ទៅវិញគោជួលស្លាប់ហ្នឹងបើសិនជាមិនជូនព្រះអង្គមកទេមិនមែនត្រូវត្រឡប់ទៅវិញគោជួលស្លាប់ចឹងដែរបានព្រះសម្មាសម្ពុទ្ធព្រះអង្គត្រាស់ថាមនាលភិក្ខុទាំងឡាយ ដំណើរតថាគតមកក្តី មិនមកក្តីការស្លាប់របស់តាមពតិតិកៈនឹងមិនផុតពីម៉ោងហ្នឹងឯងចឹងនិយាយថាព្រះអង្គមកក្តីព្រះអង្គមិនមកក្តីគាត់ត្រូវស្លាប់ថ្ងៃហ្នឹងជីវិតរបស់គាត់នឹងត្រូវស្លាប់ថ្ងៃនោះវាមានបាបកម្មរបស់គាត់ការធ្វើបាប រួមគ្នានោះកូនសទ្ធិបុត្រ4នាក់នោះដែលធ្វើបាប ស្ត្រីម្នាក់ចាប់រំលោភរហូតដល់ធ្វើឲ្យស្លាប់ហើយនាងនឹងចងគំនុំនឹងដែលបានមកកើតជាយៈកិន័យមកចូលគោនឹងរត់ជុលចងពីវេរាគ្នានឹងវត្តដាក់ជីវិតរបស់គាត់នឹងវាវិលបានតែប៉ុណ្្នឹងដូចដូច feel កាសែតអញ្ចឹងណា feel ខ្លះវាវិលដល់90នាទីទៅ feel ខ្លះវាវិលបានត្រឹម60នាទីណា feel កាសែតយើងធ្លាប់ចាក់កាសែតហ្នឹងដូចវីដេអូអញ្ចឹង អញ្ចឹងវាស្រេចទៅលើការថតថតឬក៏កាត់តហ្នឹងគឺ edit កាត់វាថាទៅដាក់កំណត់ប្រមាណម៉ោងកាត់ហើយថតហើយ convert វាហើយដល់ convert វាហើយវាវាវាវិលពេលយើងចាក់ play ទៅវិលទៅដល់ម៉ោងហ្នឹងវាអស់លែងលឺចប់ប៉ុណ្ណឹងចប់ជីវិតហ្នឹងគឺ already designed ជីវិតម្នាក់ម្នាក់យើងទាំងអស់គ្នានឹងគឺបាន design រួចហើយកម្មនឹងបាន design រួចហើយ ថាត្រូវរស់អាយុប្រមាណស្លាប់អាយុប្រមាណហើយបើថាវាមិនត្រូវស្លាប់ទៅនៅក្នុងជ្រោះមច្ចរាជមិនក៏អត់ស្លាប់ដែរវាអត់តន់អស់នោះវាអត់តន់អស់វាអត់ស្លាប់ទេដោយកាលលោកពុកថ្មាញោមប្រុសសម័យប៉ុលពតនៅពេលដែល កងតបវៀតណាមឡើងមកបាញ់គ្នាជាមួយខ្មែរក្រហមចុងក្រោយនោះគាត់នៅកដាលគេបាញ់សងខាងគាត់នៅកដាលត្រូវចតូលទើបផាំងខ្ចាយហើយគាត់នៅកដាលហ្នឹងមិនដឹងទៅណាអត់ត្រូវបែកហើយទៅសែងលបួសសែងអីទាហានអីហ្នឹងគាត់ដើរកាត់តែព្រៃមីនពេញតែព្រៃហ្នឹងជួនកាលគេផ្លងក្របមកដើមឈើនឹងបាក់សកត់ទៅជុំវិញគាត់នឹងស្លាប់អស់ហើយ ប៉ិនក៏អីមិនត្រឹមតែអត់អីរបួសតែបន្តិចក៏មិនដែរនឹងវាមិនតាន់ដល់ពេលញ៉េជីវិតដូចមុខកបិតចឹងស្រួចតាពេលដែលវាមិនតាន់ស្លាប់មិនតាន់ត្រូវស្លាប់អត់សម័យក្រោយពីតាហានសម័យក្រោយពីអីមកទៀតសម័យក5គាត់ទៅទៀតទៅទៀតទៅមួយគាត់មកវិញស្លាប់ចិត្តអស់ហើយកណ្ដុងតែគាត់អត់អីពេលជីវិតពិបាកមែនទេហ្នឹងគាត់អី ណាដល់មកបានស្រួលសនុកបានបន្តិចឈឺស្លាប់បដ ாய் អត់មានណាធ្វើអីកាលពីសម័យតាហ៊ាននិយាយពីខំរត់ខំលូនមិនបាននៅរស់ស៊ីអីទេជីវិតនោះអាត្មា តាំងពីតូច ដឹងក្តីមកមិនដែលឃើញគ្រួសារអីជុំគ្នាស្រួលទេរត់ទៅនៅទាំងព្រៃណាអាត្មាអ្នកយកបាយលប់ទៅឲ្យលោកពុកនៅព្រៃគេចាប់តាហ៊ានចាប់អីចឹងថាជីវិតប្របែកប្របាក់អត់អីរត់ចុះរត់ឡើងគេចាប់បានដែរយកទៅដែរ គេទៅគ្រប់គ្នាមកវិញស្លាប់ក៏គោកក្តីគាត់អត់អីណាដល់ពេលគាត់បាន សនុកបានដើរធ្វើបុណ្យអីបន្តិចហ្នឹងឈឺតែម្ដងទៅបណ្ដោយដល់ពេលស្លាប់ទៅដេកក្នុងពេទ្យល្មិចថ្នាក់ធ្នមមិននៅតែមិនជាឃើញទេការគាត់ទៅធ្វើទាហានគាត់ទៅធ្វើក5 ដេកតឹងព្រៃដេកទៅជាមួយនឹងខ្មោចសែងលបួសសែងអីគាត់និយាយប្រាប់នឹងគឺថាអស់ចាហើយអត់អីបងដល់មកឈឺឲ្យចូលពេទ្យដេកសិតតែ VIP បន្ទប់នៅតែអីវាត្រូវអីចឹងចឹងគ្រប់យ៉ាងទាំងអស់យើងត្រូវពិនិត្យទៅលើចេតនាបើជាចេតនាល្អហើយវានៅតែស្លាប់វានៅតែបាត់បង់ថារឿងនឹងកំណត់មកធ្វើប៉ុណ្ណឹងហ្នឹងអត់មានបើសិនទេ អត់មានបើសិនអាបើសិននាំតែឈឺចាប់នាំតែកើតទុកទេតែញោមស្រីថ្មគាត់គាត់ឈប់ខ្វល់មួយពាក្យអ្នកដតីថងឲ្យយុទ្ធគ្រូខ្មែរចេះឲ្យរត់ទៅគ្រូខ្មែរចេះចេះចេះចេះបាទថាញោមថាអ្នកថានឹងមិនស្រឡាញ់ស្រឡាញ់ញោមប្រុសជាងញោមទេញោមអ្នកស្រឡាញ់គាត់ជាងហើយញោមយកលោកឪពុកទៅពេទ្យនៅថៃយកទៅសម្លាប់ឲ្យយកទៅមើលយកទៅមើលបានដេកបានពូននោះថែរក្សាអ្នកជំងឺនឹងអូខេ ពេញចិត្តតែអំពើត្រូវនឹងទៅបានហើយពាក្យអ្នកដតីនោះគាត់ក៏និយាយដោយការអឺខ្វល់ខ្វាយដោយការឈឺឆ្អាលដែរប៉ុន្តែវាមិនអាចកាត់កាលដោយអ្នកដែលនៅចិត្តនឹងទេនឹងអញ្ចឹងណានឹងសំណួរទី1ត្រូវមើលលើចេតនារបស់យើងហើយអឺទី2 ទី2នេះក្រោយក្រោយមកកណាចេះតែដាក់ចំណីឲ្យឆ្មាអនាថា នៅ ក្រោយផ្ទះករណា ដោយក្តីអាណិត តែបញ្ហាក្លិន លាមកសัตว์វារំខាន ដល់អ្នកចិត្តខាងខ្ញុំកណាមិនអាចចិញ្ចឹមក្នុងផ្ទះទៀតទេ ព្រោះឪពុកម្ដាយមិនអនុញ្ញាត ហើយក៏មិនអាចរកអង្គការណាយកទៅដែរ កណាមិនយល់ថាខ្លួនឯងកំពុងសាងបាបឬធ្វើបុណ្យឲ្យប្រកបទេមើលទៅលើចិត្តដដែលហ្នឹងមើលទៅលើចិត្តដដែលយើងមានចិត្តអាណិតត្រឹមឲ្យអាហារពេញចិត្តនឹងត្រឹមឲ្យអាហារប៉ុណ្ណឹងវាគ្មានកុសលធ្នាក់ផ្ដាល់ទីលំនៅអីវាវាគ្រាន់តែអត់តែប៉ុណ្្នឹងឯងអត់មានអីទេព្រោះយើង អាចធ្វើបានត្រឹមប៉ុណ្្នឹងអញ្ចឹងពេញចិត្ត រឿងសេចក្តីល្អដែលយើងធ្វើបានប៉ុណ្ណាអញ្ចឹងណាតែប៉ុណ្ណឹងមើលទៅលើចេតនាកុំមើលរូបភាពរូបភាពអូអញ្ចេះអូអញ្ចោះបើយើងចេះតែមើលអញ្ចឹងឧទាហរណ៍ថាយើងដាក់បាតលោកចោះខ្ញុំបាក់បាតលោកបានតែដាក់បាយតែម្ដងចុះថ្ងៃក្រោយលោករស់ហ្មងចេះដេកកើតទុកចាំងរហូតហ្មងទៅសត្វលោកវាប្រព្រឹត្តទៅកម្មកម្មខ្លះចឹងទៅធ្វើល្អបានប៉ុណ្ណាយកប៉ុណ្ណឹងទៅតែអស់ត្រឹមប៉ុណ្ណឹងទៅអញ្ចឹងណា ជួបអ្នកសុំទានដាក់បានបន្តិចដេកខាត់ទុកគ្នាមានផ្ទះនៅអត់ហើយអ្នកសុំទានរាប់រយហ្នឹងទៅធ្វើម៉េចអញ្ចឹងធ្វើល្អបានប៉ុណ្ណាយូរប៉ុណ្ណឹងទៅហ្នឹងអញ្ចឹងហើយតែយើងចេះថាបើអញ្ចេះបើអញ្ចោះហ្នឹងវាលើសពី អ្វីដែលយើងធ្វើបានដល់លើសពីអ្វីដែលយើងធ្វើបានលទ្ធផលមានតែកើតទុកអញ្ចឹងល្អធ្វើប៉ុណ្ណាធ្វើបានធ្វើប៉ុណ្ណឹងទៅអត់អីទេបាទ